ភ្នំនឹងហៀស្គាល់ហើយអាកន្លែងទៅហ្នឹងកន្លែងគេដកកន្លែងដកផ្លូវកែប300បាច់ហើយនេះបងនៅលើភ្នំហ่ะហៀអើយនេះហៀភ្នំមែនណាហៀតអ៊ីមេសិចស្អីគេមកខ្ញុំអត់ឲ្យកោ នេះបងលើលើភ្នំមែនណានេះមិនចេះតែថាឯងអាឡែតនេះហៀឯងចង់មកអត់ខ្ញុំចាំនៅលើភ្នំនេះនេះនេះខ្ញុំមើលទៅឃើញ city នេះបងនៅលើហ្នឹងមិនចង់មកអត់មកជួបគ្នាលើលើភ្នំអូខេ ភ្នំហ្នឹងហៀស្គាល់ហើយ អាកន្លែងទៅហ្នឹងកន្លែងគេដកកន្លែងដកផ្លូវកែប300បាច់នេះឡើងកំពុងដើរនេះទៅភ្នំពងឡើងភ្នំមកហៀនផ្លូវធម្មជាតិភ្លៀងមកក៏ដើរបានដែរហមក្ហមអូយផ្លូវផ្លូវនេះក៏គៀងគៀងនេះមកលើក្រោយទៅគឺ ដើមឈើធំនេះណាគេចាស្នេហាអមតៈដូចគេណានេះអូវាបានធំដុំអញ្ចឹងនេះធំដើមធំ ឡើងចុះចុះឡើងវិញហ្នឹងមានផ្លូវបំបែកទៅនោះមួយគេមិនឲ្យយើងទៅទេអានេះបើនៅតែមានអ្នកទៅចឹងអ្នកខ្លះទៅទៅវែងនៅក្នុងបដ ாய் ដល់វែងនឹងធ្វើម៉េចឯងវែងទៅមានអីខ្សែចាច់នៅ នៅលើនឹងនៅលើនឹង2 3យប់ទៅជួនកាលខែល្ងាទៅដល់ជួនកាលរឹងសក់យកយន្តហោះទៅរោយន្តហោះបើកប្រផិតប្រផិតភ្នំហ្នឹងរោជួនកាលរោវាមិនឃើញវាអត់មានកម្លាំងបក់ជួនកាលគ្នាទៅបាត់ហើយ មួយលូបនេះគួរសមអូណាគេរៀបថ្មស្អីនេះណាម្នាក់មករើសម្ដុំម្នាក់មករើសម្ដុំអូផ្លាស់ទីហេវមិនដែលឃើញទេនេះជាសុកខ្មែរសុទ្ធសាធដែរណានេះជាជាមែនតើណានេះ នេះជៀសមែនតើហ្នឹងជៀសសុកខ្មែរគេញ៉ាំអាហ្នឹងមិនប្រគួយទេអាមានស្នូតហ្នឹងអាហ្នឹងគេហៅជៀសវ៉ាត់ the heck ឡើងមកដល់លើខ្ពស់មែនទេណា ពស់អានេះដល់កពូលអស់អស់មិញកពូលទី1មិញកពូលទី1ឥឡូវនេះពូលទី2ហើយហត់នៅឈប់បន្តិចហើយតែអីតែនេះនេះដល់កពូលហើយនេះទៅលើខ្ពស់គេថាទៅលើទៅអាហ្នឹងទៅគៀងទីខ្ពស់ទៅខ្ពស់ទៅហត់ហើយញោមនេះហ៎ ដឹងទៅដល់ណាទេខ្ពស់ទៅខ្ពស់ទៅប្រហែលជាទៅគៀងទាក៏មិនដឹងទេ